បើឃើញទេ3ខែណាញាតិញោមមិនដែរមិនហ៊ានដើរទៅណាទេបើនិយាយចំគឺថាជាលៀបសម្រាប់ភិក្ខុសង្ឃនឹងតែម្ដងប៉ុន្តែដោយសារតែក្នុងវត្តនឹងវាត្រូវការកសាងណាញាតិញោមបើកសាងសាលាឆាន់ទៅឥឡូវឃើញសាលាឆាន់ហើយញាតិញោមយ៉ាងស្កឹមស្កៃបើបដោយមែនព្រះអង្គគ្រូដោយ36ណាបដោយ36បដោយហ្នឹងប៉ិនតវត្តព្រៃខ្លាដែរហ្នឹង 7ហ្នឹងហើយតតឹងហ្នឹងដែលរៀងតូចជាងបន្តិចណា15ណាតឹង15ឯនោះតតឹង20ជាងកណាណែឡើងវែងឆ្លាស់ល្អមើលញាតិញោមតឹងពេញសាលាផងដល់នៅក្រមជួនកាលម៉ោនតិចតិចក្រោមពិបាកឡើងលើញាតិញោមបើហើយកឋិនព្រៃខ្លាហ្នឹងក៏ធ្វើដែរចង់ចិត្តចប់ហ៎ញាតិញោមបើឃើញទេធ្វើកឋិនហ្នឹងញាតិញោមបានលុយមកហ្នឹង បាទក៏កសាងខ្លះទៅប៉ុណ្ណាជាពិសេសបច្ច័យ4ប្រសងខ្លះទៅវត្តហ្នឹងធំតើញាតិញោមបើចាក់ដីទៅខាងមុខបន្តិចទៀតហ្នឹងសាឡាស់លវឹងគ្មានចង្អៀតទេបើចាក់ខាងមុខសាលាឆានហ្នឹងគឺឡានចង់100ឡាន1000ឡានក៏ដាក់អស់ដែរញាតិញោមមាន ទៅ ចង្អៀតអីទេប៉ុណ្ណាបើឡើងចូលមកទៅក៏ជ្រះថ្លារីករាយដល់ទីវត្តទីអារាមមានប្រសង់ព្រះអង្គគង់នៅ ណែម្ចាស់អង្គកឋិនទាននឹងសบายចិត្តណាញោមឃើញទេបើបានមកឃើញលោកអ្នកគួងចាំព្រះវសានៅទីនេះសត្វនេនតូចតូចញាតញោមកំពុងតែពេញវ័យក្នុងការសិក្សារៀនសូត្រប៉ុណ្ណាបើហើយលោកនេននឹងញាតញោមអត់គិតច្រើនទេញាតញោមបើគិតរៀននឹងខ្លាំងហ្មងដោយអាត្មាអញ្ចឹងកាលនៅក្មេងៗអត់គិតស្អីទេមិនសូវគិតច្រើនទេគិតតែទិញធွာញាតញោម ដល់ពេលដែលចាស់ហើយតើដល់គិតច្រើននឹងយោមកបើឲ្យធាត់ឲ្យចាំនឹងភាកច្រើនចាំពីក្មេងក្មេងហ្នឹងបើរៀននឹងឆាប់ចាំតែម្ដងមួយថ្ងៃមួយយប់អាចចាំមួយមេក៏មានដែរញោមដល់ពេលឲ្យចាស់ហើយធោះគាឋានទិញទៅចាំថ្ងៃហ្នឹងស្អែកឡើងភ្លេចវិញទៀតញោមឃើញទេបើណែដឹងនេននេនអញ្ចឹងទៀតញោមធ្វើបុណ្យជាមួយបានបុណ្យសម្បើមណាស់ញោមបើបើព្រោះកំពុងតែចាំធរណាញោមរួចធ្វើជាមួយប្រសងទៀត 7គឺថា ទោះបីតែនេនមែនប៉ុន្តែយើងបូជាចំពោះ សង្សាវៈណាញោមហ៎បើចំពោះណាជាសាវៈរបស់កូនចៅរបស់ព្រះសម្មាសម្ពុទ្ធបើឃើញទេវេកឋិនទានចំពោះសង្ឃប៉ុន្តែសង្ឃនឹងអាចចែកនៅសង្ឃលៀបនេះប៉ុណ្ណា ណា សង្ឃលៀបអត្តរិកលៀបទាំងអស់ហ្នឹងចែកស្មើស្មើគ្នាដល់កូននេនតូចតូចហ្នឹង បើយកទៅប្រើប្រាស់ញាតិញោមអញ្ចឹងកថាទាននេះ ទូរបស់កថាមាន តែ3ទេញាតិញោមមានស្បង់ចីវរសង្កេតីប៉ុន្តែម្ចាស់ដើមទៀនប្រធានដើមកថាគាត់មិនមែនយកតែប៉ុណ្ណឹងមកទេញោមបើយកឃើញនេះគ្រឿងប្រដាប់ប្រដាប្រើប្រាស់ផ្សេងផ្សេងជាច្រើនទៀតបើអញ្ចឹងអានិសងគ្រប់គ្រប់ជាតិបើ នៅពេលដែលបានកើតជាមនុស្សក្តីជាទេវតាក្តី មានរបស់ប្រើប្រាស់នឹងគ្រប់បែបយ៉ាងញាតិញោមណែមិនមែនមានតែត្រឹមសម្លៀកបំពាក់ប្រើប្រាស់ទេញោមយកអីមកខ្លះផលបុណ្យត្រឡប់ទៅវិញបាននឹងដែរបើឃើញទេមានបច្ច័យសម្រាប់កសាងមានបច្ច័យសម្រាប់បច្ច័យ4បើអញ្ចឹងគ្រប់គ្រប់ជាតិមក ញាតិញោមមិនមែនមាន ត្រឹមតែសម្លៀកបំពាក់ប្រើប្រាស់ទេ មិនមែនមាន ត្រឹមតែផ្ទះទេណាញោមមិនមែនមាន ត្រឹមតែឡានជិះទេ មានឡានជិះហើយ មាន ផ្ទះនៅហើយ មាន ដីហើយមានលុយចាយទៀតញោមបើហើយដល់ញោមខ្លះគាត់ធ្វើប៉ុនគាត់ដាក់តែគាត់អត់ដាក់បច្ច័យញោមដល់ពេលអត់ដាក់បច្ច័យអញ្ចឹងគ្រប់គ្រប់ជាតិមកមានតែផ្ទះនៅ អត់លុយចាយ មានតឡានជីប៉ុន្តែអត់លុយចាក់សាំងញោមសបាយទេញោមខ្លះអញ្ចឹងតើកូនគេឲ្យតែមកហូបហ្នឹងទម្លីបំពាក់អីគេទិញឲ្យប៉ុន្តែលុយគេអត់ជូនមកពីអីមកពីញោមធ្វើបុណ្យជាតិមុនអត់ដាក់បវរណាបច្ច័យអញ្ចឹងរៀងស្ដួចបច្ច័យដែរណាញោមណាបើដល់ពេលញោមខ្លះអត់ទេមានសពគ្រប់ណាធ្វើសពគ្រប់ដល់អញ្ចឹងកើតមកជាមនុស្សគឺមានសពគ្រប់ដែរណាញោមណា បើមានសពគ្រប់សន្សំពូជយ៉ាងណា បានពូជយ៉ាងនឹងញាតិញោមបើនេះអានិសង្ឃបុណ្យដែលពុទ្ធបរិស័ទបានធ្វើហើយញោមបើញាតិញោមពុទ្ធបរិស័ទធ្វើកឋិនទានសម័យឥឡូវនេះ យើងអាចធ្វើបាន ទៅមុខបន្តិចទៀតទៅមានពុទ្ធសាសនាក៏យើងមិនអាចធ្វើបានដែរព្រោះអីពុទ្ធសាសនាជាតែរាវទៅរាវទៅណាញាតិញោមដល់ពេលទៅមុខទៅមុខទៀតលោកអត់ចេះធម៌ពីនៃ អត់ដឹងថាធ្វើកឋិនយ៉ាងម៉េចដល់ពេលទៅលោកអត់ចេះហើយយកមកសំដែងប្រាប់ញាតិញោមបានទេអត់បានទេដល់អញ្ចឹងដឹងថាធ្វើម៉េចទេញោមបើអត់ដឹងថាធ្វើកឋិនយ៉ាងម៉េចទេប៉ុន្តែយើងមានភ័ព្វសំណាងដល់អដងអដំ សម័យបច្ចុប្បន្ននេះថ្មីត្បិតតែប្រពុតព្រះអង្គមិនបានគួងពធរមាននៅមែនប៉ុន្តែព្រះអង្គបានសម្ដែងនៅប្រធមព្រះវិន័យនេះ ទុករហូតមកដល់សពថ្ងៃដែលមានភិក្ខុសង្ឃលោកត្រើទ្រួងនេះហើយលោកអាចនៅសិក្សារៀនសូត្រត្រើទ្រួងគម្ពីរបត្រៃបីដកយក មកសម្ដែងប្រាប់ញាតិញោមទៅញាតិញោមជាពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាឃើញទេបានធ្វើកឋិនទានហ្នឹងណែញាតិញោមគេឲ្យយើងមកកើតជាមនុស្សហ្នឹងដើម្បីអីញាតិញោមឋានកដាលហ្នឹងឯងថៃបានគេហៅថាឋានមនុស្សឋានកដាលញោម ណោះបើតាមការពិតទៅទៅលើនោះកពូទៀតណោះទេវតា6ជាន់ព្រំ16ជ្រក់ជាន់មានរូបព្រំអត់រូបនោះ4ជាន់ទៀតប្រមាណញាតិញោមបើឡើង26ជាន់ណាដល់ពេលទៅក្រោមប្រមាណជាន់តែ4ជាន់តែដល់យើងនេះឋានមនុស្សយើងហ្នឹងត្រូវជាន់ទី5ប៉ុន្តែមិនហៅថាឋានមនុស្សហ្នឹងជាឋានកដាលញោមថាមកជាមនុស្សនេះ បើគឺមកបំពេញបុណ្យនិងបំពេញបាបញោមបើមកធ្វើបុណ្យនិងមកធ្វើបាប អ្នកណាធ្វើបាបទៅណាញោមបើអ្នកណាធ្វើបាបទៅក្រោមហើយបើធ្វេសប្រហេសមិនបានសែបគប់ជាមួយសពបរោះទេមិនបានស្ដាប់ពធទេ